អានេះគឺសត្វស្លាប់នៅខាងស្នែគូពនតលៃយើងអាចជួបទីបានណាសត្វស្លាប់ម៉ោងនេះគឺម៉ោង អួមជាងយ៉ាងស្អាតអត់តន់ចេញពីកន្លែងរស់ស៊ីទេជាមក5ម៉ោង6ទៅមានសាច់ច្រើនគឺសំឡេងសត្វយំអង្គរមកនោះ Yemek yemek efsane. Gracias.